ក្រាក់ស្លាសាប់បាត់ទីងអល់សំណងអល់អាំង ចេញពីថាប្តីយើងខ្ញុំលើថា quay lại ទីងផលសំណងអលអង្គ ថាប្តីយើងខ្ញុំណាថាហូចសូមប្រាថ្នាសូមមកទេវតាមានឫទ្ធិបារមីជួយក្រងរេ way you